មកចិត្តមកអុយហ្នឹងហើយនេះកាយមុខសេះសេះមែនមុខដូចសាក់សេះយ៉ាងតើកូនស្អប់បានប្រយោជន៍អីទៅដូចពុកកូននិយាយអញ្ចឹងស្អីក៏ដោយបើមិនមានប្រយោជន៍កូនកុំធ្វើវាឲ្យសោះនេះរសៀលហើយណា ខ្លាចតែព្រះរាជាទ្រង់ជ្រាបទេថាវរិជបុត្រទ្រង់លួចយាងចេញមកក្រៅចៅកុំខ្លាចតាអីណាចៅ ខ្លែងបើឃើញបងហោះឡើងកប់ពពកតងឡើងស្លឹម มิตนาเพิไลเนี่ย